ទី1ឆ្នាំទី2ឆ្នាំទី3ហើយមធ្យមនោះមាន4ឆ្នាំប៉ុន្តែសិស្សឆ្នាំមធ្យមមានតែ2ថ្នាក់ទេគឺថ្នាក់បឋមនៅមធ្យមឆ្នាំទី1និងមធ្យមឆ្នាំទី2អញ្ចឹងប៉ុន្តែនៅក្នុងរយៈកាលពេលនេះគឺយើងស្ដាប់ធម៌គឺស្ដាប់ពីក្រោមទៅដូចគ្នាហើយត្រូវគ្នាទាំងអស់មិនទាន់មានការបែកគ្នាទេ តែចម្រើនបែកគ្នាសិនណា ចម្រើនយើងធ្លាប់ចម្រើនតាមសាលានោះចម្រើនយ៉ាងម៉េចចម្រើនទៅគឺថានៅលើនេះចម្រើនយ៉ាងម៉េចចម្រើនទៅហើយនៅលើវិបស្សនាឋាននោះចម្រើនយ៉ាងម៉េចក៏ចម្រើនទៅហើយវិបស្សនាឋាននៅអគារសមាធិចន្ទទី2នោះដែលថ្នាក់ប្រឡងនោះចម្រើនយ៉ាងម៉េចក៏ចម្រើនទៅប៉ុន្តែការស្ដាប់ធម៌រួមគ្នានេះដើម្បីយល់ដឹងនៅចំណេះរបស់ខ្លួនបន្ថែម។ នឹងគ្រាន់បញ្ជាក់ប៉ុណ្ណឹងទេមិនមែនដាក់ពណ៌ឲ្យបកទេណាគឺថាការសម្ដែងមធរទេសនានេះដើម្បីសម្រួលបន្ថែមនៅលើការយល់ដឹងក្នុងការធរទេសនានោះសម្ដែងទៅហើយយើងធ្វើរួចហើយប៉ុន្តែអ្នកសម្ដែងធរនេះដើម្បីបន្ថែមធរដែលចរិះឲ្យមាំចាឲ្យមាំតាអញ្ចឹងនៅក្នុងល្ងាចនេះយើងស្ដាប់អំពីសិល្ប៍ យើងស្ដាប់អំពីសិលហើយសិលហ្នឹងក៏ប្រកាសណាអស់លោកសាធុជនធ្លាប់ស្ដាប់យូរដែរហើយ តែអ្នកថ្មីអីបែបមិនទាន់បានស្ដាប់ច្រើនដែរណានឹងអ្នកថ្មីមិនទាន់បានស្ដាប់ច្រើនទេតែអ្នកចាស់ស្ដាប់បានច្រើន តែភ្លេចក៏ច្រើនដែរអញ្ចឹងឥឡូវយើងស្ដាប់សិលបន្ថែម អបសរបន្ថែមសិលហ្នឹងគេទៅសេសរស្អីនឹងលោហ្នឹងណាយើងទៅសេអញ្ចឹងហើយយើង អាន ថាសិលចាភាសាបាលីភាសាបាលីអានថាសីលៈនេះសីលៈភាសាបាលី ខ្មែរយើងអានសិលអញ្ចឹងយើងអានសិលទៅជាភាសាខ្មែរដែលមានកំណើតមកអំពីភាសាបាលីថាសីលៈសីលៈមានសេចក្តីប្រែថាម៉េចអញ្ចឹងមានគេប្រែទៅតាមគេហៅប្រែតាមសេចក្តីណាប្រែតាមសេចក្តី มียนเปียมือกับหาทาใไซละเนี่ยใไซละเนี่ยใไซละนัดเท่าจังแปลท้าไซละเนี่ยใไซละเนี่ยนั่งเวียนในทำไมต้องเวียนในท้าปลอกได้นี่หรือก่อข้อมาาหรือก่อตมลอกเนี่ยใไซละเนี่ย នឹងសៅគឺថាប្រែខាងដើមមកចឹងមួយម៉ាត់ហ្នឹងប្រែថាអញ្ចឹងអញ្ចឹងពាក្យថាប្រកដីស្មើនឹងពាក្យថាធម្មតាប្រកដីប្រកដីនឹងខ្មែរយើងដែរដែលមានកំណើតពីភាសាបាលីថាបកតិនេះបកតិមកជាប្រកដីធម្មតានឹងក៏មកពីបាលីថាធម្មតា សកតិធម្មតាប្រកដីធម្មតាអញ្ចឹងពាក្យថាធម្មតាគឺស្មើនឹងពាក្យថាសាមញ្ញឃើញទេស្មើនឹងពាក្យថាសាមញ្ញដែរសាមញ្ញបាលីថាសាមញ្ញអញ្ចឹងពាក្យថាធម្មតាពាក្យថាប្រកដីពាក្យថាទម្លាប់ សំឡុកក្នុងទីហ្នឹងមិនមែនសំឡេងយកទំនៀមទម្លាប់ទេគឺសំឡេងយកធ្វើនៅអ្វីមួយឲ្យល្អហើយឲ្យធ្លាប់ល្អអញ្ចឹងទៅនេះគឺស្របទម្លាប់ហ្នឹងឲ្យល្អគេហៅទម្លាប់ល្អល្អហ្នឹងល្អស្មើជាប្រក្តីធម្មតាទាំងយប់ទាំងថ្ងៃនេះហ្នឹងអញ្ចឹងសូមយល់ណាសូមយល់សូមយល់ថាម៉េចអា ទៀតថាឲ្យយើងធ្វើយ៉ាងម៉េចឲ្យទៅជាធម្មតាឥឡូវនេះព្រោះធម្មតានឹងមានច្រើនណាលួចគេក៏ធម្មតាស្លាប់គេក៏ធម្មតាឃើញទេស្រឡាញ់គេក៏ធម្មតានិយាយខោគេក៏ធម្មតាហ្នឹងគេហៅខោធម្មតាខោប្រកដីទម្លាប់ខោទម្លាប់ជីទម្លាប់ជក់បរិយ ទងលាប់កឆាគេហៅញៀនកឆាទងលាប់ផឹកស្រាព្រលឹមឡើងបានល្អវាមិនបានទេវាធ្លាប់តអ៊ូងំងើតតគ្នាខ្លាញ់ចឹងទៅបានវាស្រួលនឹងគេហៅធ្លាប់ធម្មតាដែរលួចធម្មតាសម្រាប់ធម្មតាផឹកស្រាធម្មតានិយាយដើមគេធម្មតានឹងធម្មតាដែរឲ្យតែមានគ្នាពីរនាក់ដាក់គូដាក់មាត់ហ្មង អានេះចេះវានោះចោះអានេះចេះវានោះចោះពួកនេះចេះពួកនោះចោះលោកនេះចេះលោកនោះចោះថៅកែនោះចោះថៅកែនេះចេះដឹកនាំនេះចេះដឹកនាំនោះចោះនិយាយដើមគេហ្នឹងធម្មតាឲ្យតែជុំនិយាយតែអញ្ចឹងគាត់នោះមួយថ្ងៃមួយថ្ងៃអង្គុយតែគិតនឹកតែរឿងធាទាំងអស់ឲ្យតែបានជុំគ្នាអីលើឡានលើកង់លើម៉ូតូហ្នឹងឲ្យតែបានជុំគ្នាជិះឡានទៅហ្នឹងធម្មតាគឺនិយាយដើមគេធម្មតាចា អុចអាលគេបែកគ្នាធម្មតាដែរធម្មតាទាំងអស់ទម្លាប់ទាំងអស់ធម្មតាទាំងអស់ប្រក្តីទាំងអស់នេះមិនមែនសិលទេមិនមែនសិលទេតែនៅក្នុងវិសុទ្ធិមានលោក ថាអកុសលសិលធម្មតាអាក្រក់តែ លោកមិនរាប់ថាសិលក្នុងពុទ្ធសាសនានេះទេដល់តើណាអកុសលសិលហ្នឹង អកុសលសិលយើងយើងមើលមួយម៉ាត់គេថាអកុសលសិលប្រែតែសិលអាក្រក់អញ្ចឹងសិលក្នុងទីហ្នឹងមិនមែនសិលត្រៃសិក្ខានឹងទេហ្នឹងក្នុងទីហ្នឹងលោកសម្ដៅយកទម្លាប់ធម្មតាតខាងជេយេនឹងស្ដាប់បន្ទាន់ណាព្រោះពាក្យសីលៈហ្នឹងវាជាសាធារណនិយមសាធារណន័យទូទៅ អញ្ចឹងយើងចង់និយាយថាធម្មតានេះគឺយើងពុតពុតពុតកាយមិនពុតកាយផ្ដាល់ទេណាពុតវាចាពុតកាយពុតវាចាពាក្យថាពុតរបស់វាឲ្យត្រង់ណានេះគេថាពុតណាពុតអំពីវាទៅត្រង់គេដុតអស័យវាកោងវារួលព្រឹកគេពុតឲ្យត្រង់អាគេពុតឈើឲ្យត្រង់គេពុតដៃឲ្យត្រង់ ព្រោះរបស់ហ្នឹងវាវាយចានឹងពាក្យថាពុទ្ធហ្នឹងក៏ជាសាធារណនាមដែរចង្ការគេពុទ្ធពីត្រង់ទៅវាយគេត្រូវការធ្វើប្រកងឲ្យវាយចាប៉ុន្តែសម្ដៅយកសេចក្តីល្អតម្រូវការល្អទាំងអស់ពាក្យថាពុទ្ធពុទ្ធត្រង់ពុទ្ធវាយគឺតម្រូវការល្អទាំងអស់ណាអញ្ចឹងពាក្យថាពុទ្ធមួយម៉ាត់ណាអញ្ចឹងពុទ្ធអំពីមិនមានប្រយោជន៍ឲ្យទៅជាប្រយោជន៍ មិនមានសារៈឲ្យទៅជាសារៈណានឹងចង់និយាយសាមញ្ញអញ្ចឹងដើម្បីស្រួលស្ដាប់ណាយើងពុតមិនវាថាពុតកាយយើងពីដើមនឹងមានពុតពុតក្បត់ចិត្តយើងមានពុតក្បត់សម្ដីមានពុតក្បត់លាក់លៀមមិនត្រង់គេហៅចិត្តមិនត្រង់ណាណាចិត្តមិនត្រង់ អនុជងចិត្តតាំងចិត្តមិនត្រង់ណាចិត្តមិនត្រង់អញ្ចឹងយើងពិនិត្យទៅលើបទដ្ឋានគឺសខាបទនេះយើងយកសខាបទ5សខាបទ18សខាបទ10ហ្នឹងធ្វើជាប្រដាប់ពុតយ៉ាងយើងពុតយើងយើងពុតកាយវាចាចិត្តដែលធ្លាប់សម្រាប់ឲ្យឈប់ឲ្យឈប់ហើយឲ្យឈប់ឈប់រហូតអញ្ចឹងទៅនេះ ពុតកាយវិការចិត្តដែលធ្លាប់លួចបិចបោចរបស់គេហ្នឹងឈប់ចាំរួចឈប់ប្រឈប់វាណែយើងប្រឈប់យើងខត់យើងហាមខត់ចង់កាន់ឈប់ចាំរួចឈប់ណែពុតហ្នឹងកំពុងពុតយើងមិនតាន់ត្រង់ទេប៉ុន្តែវាចេះតែចង់រួចប៉ុន្តែប៉ុន្តែឈប់អត់បានរួចទេពីដើមងដងរួចឥឡូវអត់រួចទេពុតពុតវាគ្រាន់តែចង់រួចឈប់ព្រាម គិតចង់លួចមិនដឹងតែឃើញលោកដៃចាប់ដឹងថារបស់គេឈប់នេះពុទ្ធហ្នឹងនេះពុទ្ធពុទ្ធអញ្ចឹងធ្លាប់លួចឈប់លួចចិត្តស្រីតអាលតែងតែមានក្នុងបរោះស្ត្រីដែលពេញវ័យឡើងទៅនេះអាចិតនឹងហើមកឈប់នឹងពុតដែរចឹងនឹងពុតវាតែពុតពុតចិត្ត ដែលប្រកបដោយកាមរិយៈដំរីស្រីតណ្អាលហ្នឹងពុតនេះពុតពុតដោយអីដោយការទូមានធម្មតាឈើបើគ្មានប្រដាប់ពុតយកពុតមិនត្រង់ទេតើវាឈើហ្នឹងគេយកទៅលាបប្រេងលាបលាបខ្លាញ់ហើយយកដាក់កម្ដៅនៅលើចង្ក្រាមហើយយកទៅសោកនឹងអាប្រដាប់គ្រៀបពុតវា យ៉ាងណាវិញដូចគ្នាចឹងបើចិត្តនឹងវាហើបទៅរកការស្រឡាញ់ពិចារណាព្រាមថារបស់ទាំងអស់ទុកអនិច្ចំទុក្ខំនិងអនត្តាជារបស់ស្រស់សូន្យតាំងពីអាត្មាអញកើតតាំងពីវធម្មជាតិមករហូតដល់ថ្ងៃនេះនៅតែកើតស្លាប់កើតស្លាប់ការជួបជុំស្វាមីភរិយាការស្វែងរកទ្រព្យសម្បត្តិទាំងឡាយ បានមកមិនឃើញមានមកសោះក្នុងទីនេះមិនឃើញមានមកសោះកើតឡើងមកទៅទីពីក្នុងផ្ទៃម្ដាយមកមានត្រឹមតែខ្លួនហើយនឹងប្រាណសូមបីសម្លៀកបំពាក់តែត្រឹមមួយចំអាមគ្មានជាប់មកជាមួយផងសូមបីតែដុំបាយមាសប្រាក់តាមហ៊ុនម៉ាលីក៏មិនយកមកបានផងសូមបីគេហាឋានត្រឹមខ្ពស់សូមបីតែស្បែកជើងឬក៏សម្ពុតកម្រាលក៏មិនអាចយកមកបានផង ឆ្នាំនឹងទៅអត់មកដល់អនុលកោបចេញពីផ្ទៃម្ដាយមករបស់ទាំងអស់ដែលខំប្រឹងរកអំពីអតីតជាតិមួយជាតិពីរជាតិបីជាតិ10ជាតិ20ជាតិ30អាសង្ខ័យជាតិទាំងរបស់មានវិញ្ញាណទាំងរបស់មានវិញ្ញាណទាំងអស់តែងតែកោទុកក្នុងអតីតហើយមកទៅទីម្នាក់ឯងសែនទុកសែនលំបាកឈឺចាប់ ហត់ហេវអស់កម្លាំងគ្រប់បែបយ៉ាងទីបំផុតគឺបោះចោលទាំងអស់ដូច្នេះមិនគួរប្រាថ្នារបស់អតីតទេហត់ពុតហ្នឹងនេះពុតពុតចិត្តជួនកាលចិត្តវាឈោងទៅរកអនាគតវាចង់បានអនាគតនោះត្រូវនិយាយប្រាប់ចិត្តថាណែចិត្តរបស់ក្នុងអនាគតបច្ចុប្បន្នមិនមានទេ របស់នោះមិនមានទេតើមានមកពីណាមករបស់ក្នុងអនាគតមិនមានសម្រាប់យើងទេព្រោះយើងមិនទាន់បានទៅដល់ផងហើយរបស់ក្នុងអនាគតក៏ដូចជារបស់ក្នុងអតីតដែរប្តីប្រពន្ធកូនចៅស្លសម្បត្តិដំរីសេះគូកបីមាសប្រាក់ផ្ទះសម្បែងគេអឋានទឹកដីជ័យភូមិកកង់ឡានម៉ូតូលុយប្រាក់ដុល្លារក៏ដូចភ្នំយ៉ាងណាក៏ដោយនេះឥឡូវហ្នឹងបោះចោលអស់ហើយ អញ្ចឹងអនាគតក៏ដូចតែអានឹងដូចតែបិស័កដែរនឹងបោះចោលដូចគ្នាព្រោះកើតស្លាប់ស្លាប់ទៅទៅទេមកម្នាក់ឯងកើតទៅស្លាប់ទៅទេមកម្នាក់ឯងអញ្ចឹងរបស់អតីតក៏សោះសូន្យមិនមានក្នុងបច្ចុប្បន្នរបស់ក្នុងអនាគតក៏សោះសូន្យមិនមាន ក្នុងបច្ចុប្បន្នដូចគ្នានេះពុទ្ធចិត្តចង់បានរបស់អតីតពុទ្ធឲ្យនៅស្ងៀម ចិត្តទៅរកអនាគតពុទ្ធឥឡូវចិត្តឈោងទៅរកបច្ចុប្បន្នបច្ចុប្បន្នក៏ដូចតែអតីតនឹងក៏ដូចតែអនាគតចាលអតីតអញស្លាប់កើតកើតស្លាប់ចោលយ៉ាងណាឥឡូវនេះកំពុងប្រកាសគឺរូបអញកំពុងតែចាស់ថ្ងៃនឹងខែចេះតែកន្លងទៅពីមួយឆ្នាំទៅមួយឆ្នាំអាយុសង្ខារចេះតែចម្រើន ទៅ ជីវិតកាន់តែខ្លី ការរស់នៅកាន់តែអស់ព្រោះអីព្រោះរាងកាយរបស់យើងទាំងអស់គ្នាស្ថិតនៅក្នុងវិបរណាមធម៌កំពុងតែប្រែប្រួលរាល់ថ្ងៃនេះកំពុងតែប្រែប្រួលរាល់ថ្ងៃបានន័យថាវិចាស់រាល់ថ្ងៃតែយើងអត់បានដឹងទេណាអត់បានដឹងអត់បានដឹងថាម៉េចអត់បានដឹងថាខ្លួនយើងត្រូវចាស់ខ្លួនយើងត្រូវឈឺខ្លួនយើងត្រូវស្លាប់ យើងចេះតែបន្ទោសណាណាយើងចេះតែបន្ទោសបន្ទោសស្អីបន្ទោសថាឈឺច្រើនម៉េះអីក៏ឈឺច្រើនម៉េះឥឡូវហ្នឹងពីមុនមកវាមិនអញ្ចឹងទេសួរថាពីមុនមកតើយើងអាយុប្រមាណឥឡូវហ្នឹងយើងអាយុប្រមាណហើយពីមុនមកយើងចំណាស់ប៉ុណ្ណាឥឡូវយើងចំណាស់ប៉ុណ្ណាហើយមិនព្រោះអ្នកក្តៅក្រហាយនឹងខ្លួនអ្នក លែងអញវាដើមមិនអញ្ចឹងទេឥឡូវហ្នឹងល្ងឹតមើលមិនឃើញតើសួរថាភ្នែកអ្នកជន់មុនយ៉ាងម៉េចទៅហើយនេះវាកំពុងប្រែប្រួលណាអញ្ចឹងរាងកាយចេះតែប្រែប្រួលរមៀលចុះណាកំពុងតែរមៀលចុះហើយលែងឡើងពីជើងខ្ញុំទៅលើកំពូលខ្ញុំហើយយើងទាំងអស់គ្នាកំពុងតែចុះពីលើកំពូលខ្ញុំទៅរកជើងខ្ញុំហើយជ្រោះមរណៈនៅខាងមុខកំពុងតែធ្វើដំណើរសន្សំសន្សំទៅរកផ្ទះមច្ចរាញ់ ស្ដេចមច្ចរាជកំពុងតែចាប់ឆក់ដកយកវិញ្ញាណអំពីរូបកាយនៃសត្វបរលោកជាបន្តបន្តដោយគ្មានសេចក្តីខ្មាស់អៀនយើងឮហើយមួយថ្ងៃស្មូតត្នេះមួយថ្ងៃស្មូតត្នោះនឹងគេស្លាប់ទីទៀតគេស្មូតយើងម្ដងអញ្ចឹងនៅក្នុងសម័យដែលខ្លួនស្លាប់ទៅហ្នឹងតើបានអីដែរទេយកទៅនោះមាននាំប្តីទៅទេ មាននាំប្រពន្ធទៅទេមាននាំកូនទៅទេ មាននាំចៅយកទៅជាមួយទេមាននាំប្រសម្បត្តិយកទៅជាមួយទេអត់ទេមកៈមកគុណក៏អត់ដែរអញ្ចឹងអតីតក្តីបច្ចុប្បន្នក្តីអនាគតក្តីដូចគ្នាសង្សារទុក្ខចេះតែកើតទុក្ខជានិរន្តរ៍សត្វបាជាបច្ច័យនៅសេចក្តីទុក្ខទោមនោះការកើតជាបច្ច័យនៃការស្លាប់ការជួបជាបច្ច័យនៃការបែក អញ្ចឹងបានជាព្រះតាមពុទ្ធណាឲ្យយើងពិចារណានឹងពុទ្ធដល់ចិត្តយើងពិចារណាអញ្ចឹងទៅយើងដកចិត្តនឹងដកដកអំពីអារម្មណ៍ដែលខ្លួនគាត់បីស្រីការបន្តិចម្ដងបន្តិចម្ដងរហូតដល់ស្ងប់ឈឹងនៅក្នុងសម័យណាដែលចិត្តយើងមិនទាន់បានស្ងប់ក្នុងសម័យនោះសេចក្តីកង្វល់ច្រើនណាស់សេចក្តីកង្វល់កើតឡើង សម្រាប់បុគ្គលអ្នកជាប់ជំពាក់ បុគ្គលណាជាប់ចំពាក់ក្នុងរឿងអ្វីមួយសេចក្តីកង្វល់កើតឡើងច្រើនក្នុងរឿងហ្នឹងហើយកង្វល់ហ្នឹងចេះតតតគិតទៅអត់ចេះចប់ទេរហូតដល់គិតមួយជាតិឲ្យមិនចប់ទៀតអញ្ចឹងអញ្ចឹងសេចក្តីទុកទូមនោះកើតអំពីសេចក្តីគិតរបស់បរោះនិងស្ត្រីស្ត្រីទាំងឡាយបរោះទាំងឡាយគិតក្នុងចំណុចណាចំណុចនោះសុទ្ធតែជាផ្ដើមឡើងនៅសេចក្តីទុកទាំងអស់ម្ល៉េះហើយធ្វើឲ្យខ្លួនយើងទៅជាញាប់ញ័ររន្ធត់ បាយមិនបានដេកមិនលក់មកអំពីរឿងសេចក្តីខ្វល់ទាំងអស់តែនៅក្នុងពេលណាដែលបុគ្គលមានបញ្ញានេះមានបញ្ញាជាអាវុធបញ្ញាវុធោប្រពុតលោកតែងសមត្ថនាមលោកឲ្យនាមណាគឺបញ្ញាជាធួអាវុធសម្រាប់កាប់ដាច់នៅសេចក្តីជាប់ចម្ពាក់កាលណាដល់បញ្ញាយើងពិចារណាឃើញថាអត់ប្រយោជន៍ការស្វែងរក របស់ទាំងអស់នេះគឺការស្វែងរកនៅសង្សារទុក្ខដែលឥតប្រយោជន៍អញ្ចឹងសត្វទាំងឡាយកំពុងតែហែលទឹកក្នុងសង្សារទុក្ខកាលពីដើមអញមិនទាន់ឃើញខក៏ហែលទឹកដូចតែគ្នានឹងគេហៅសមុទ្រសង្សារទុក្ខជួបប្រត់នេះសមុទ្រហ្នឹងជួបប្រត់អញ្ចឹងបុគ្គលក៏ដកខ្លួនលែងទៅស្រឡាញ់លែងទៅចោចចង្កាក់ទៅ នេះគេហៅពុតចិត្តនេះពុតពាក្យថាពុតអញ្ចឹងឲ្យចិត្តនឹងស្ថិតនៅក្នុងសេចក្តីស្ងប់នៅ ពេលណាដែលចិត្តយើងបានដកអំពីអារម្មណ៍ផ្សេងផ្សេងចិត្តយើងស្ងប់លែងខ្វល់កើតបេតិនឹងសុខកើតសេចក្តីស្រួលចិត្តកើតភាពរងើយកន្តើយហើយស្ងប់អារម្មណ៍ស្រួលខ្លួនហ្មងនឹងចងចាំមែនទេរឿងជារឿងពិតបើមិនទាន់ពិតសាកល្បងមើលបើមិនឃើញមិនទៅធ្វើអីទេគ្រាន់តែចិត្តនឹងកើតទៅបាត់ហើយ សេចក្តីភ័យសេចក្តីព្រួយខ្លាចកើតឡើងហើយញាតិញោមពុទ្ធបរិស័ទសើឆ្លប់បទពិសោធន៍ច្រើនណាស់សិតតែយើងចំណាស់ចំណាស់នេះបទពិសោធន៍ច្រើនមែនតើជួបមិនទុកហើយបានមកណាពុទ្ធមួយទៀតចង់និយាយកុហកណាធ្លាប់កុហកពីដើមមកនេះចូលចិត្តនិយាយពីគេចូលចិត្តវិភោចិត្តចូលចិត្តពីបន្ថែមមកថយឬអីបន្តិចនឹងចាំមកយកទៅនិយាយនឹង10ដងក៏មិនទាន់ឈប់ផងរឿងដដែលដដែលនឹងអត់មានទេ ណាដូចជាខ្លាចផ្លេចណាទៅសោតប្រាប់គេសោតអ្នកកប្រាប់ហើយទៅជួបអ្នកខទៅសោតប្រាប់អ្នកខចូលចិត្តនិយាយតាំងពីគេណានេះអានេះអកុសលទេមិនមែនសិលទេឥឡូវយើងពុតឲ្យធ្លាប់មកវិញមកឲ្យធ្លាប់ឈប់និយាយទៅគេទៅឈប់និយាយបំបែកបំបាក់គេទៅឈប់ជាប្រតិអគេទៅភ្នែកទៅហើយឈប់និយាយលេងសើចទៅពុតពុតចិត្តរៀបហាមាត់ កុំសំសាឡាយចិត្តនឹកគិតទប់ចង្ការទប់មិនទាន់ទៅរហូតដល់ហាមាត់ឈប់ចង្ការហាមាត់បានពីរម៉ាត់ឈប់នេះពុតអញ្ចឹងកាត់បន្ថយម្ដងតិចម្ដងតិចយូរយូរសតិយើងគិតទាន់ទៅតំណាងអង្គុយលើឡានទៅតំណាជីកណូកប៉ាល់មើលចោះមើលឡើងទឹករលងមកជីកណូវិញទឹករលងទាំងឡាយលើសោក្រំក្រំគួរឲ្យអន្លុករំលួយក្នុងក្នុងចិត្ត យ៉ាងណារលកកើតឡើងហើយបែកធ្លាយទៅវិញប៉ោងចឹងហើយបែកធ្លាយទៅវិញប៉ោងចឹងហើយលិចទៅវិញយ៉ាងណាជីវិតអាត្មាអញរាងកាយរបស់អាត្មាអញក៏ដូចគ្នាឃើញទេនេះវាវាកើតឡើងប៉ោងធំចឹងទៅងាប់ទៅវិញនេះឲ្យចេះពិចារណាចឹងជីទូកកុំឲ្យជីទូឃើញអីចិត្តបន់មិនឃើញអីចិត្តភ័យត្រូវប្រៀបនឹងខ្លួនជីឡានឃើញទេ ឡានហ្នឹងវាទៅរុយឆ្លងកាត់ដងវិថីគេអាចពិចារណាបានច្រើនណាស់ដោយសម្លេងឡានដោយសន្ធឹកឡានដោយសម្លេងម៉ាស៊ីនដោយសម្លេងខ្យល់និងសម្លេងដើមឈើទាំងឡាយដែលជួបហើយនឹងបាត់ទៅដងវិថីនេះដើមឈើនេះមិនឃើញឥឡូវបាត់ទៅឃើញដងវិថីមួយទៀតយ៉ាងណាជីវិតអស់ទៅមិនត្រឡប់ក្រោយដូចនេះនេះការពិចារណាអញ្ចឹងពុទ្ធ ដល់ទៅទម្លាប់ពុទ្ធពុទ្ធកៅពុទ្ធនិយាយធរណាពីដើមនិយាយដើមគេពុទ្ធធរកុហកឥឡូវយើងពុទ្ធឲ្យទៅជានិយាយធរនិយាយតែធរទេធររហូតទីទៀននេះនេះទៀននឹងអត់នឹកឃើញនិយាយណាអ្វីព្រោះគេពុទ្ធគេឈប់និយាយទាំងអស់បើគ្មានរឿងអីគេថ្មិចសងំដើម្បីសេចក្តីសុខក្នុងក្នុងចិត្តគេទៅចប់ខាបាត់មកធរ នេះយើងត្រូវពុតអាហ្នឹងណាយើងអ្នកកម្មសិលណាយើងត្រូវពុតពុតនឹងបើពុតមិនបានទេធ្វើសិលមិនកើតទេ មិនបានសិលទេព្រោះសិលមិនមែននៅត្រង់ស្លៀកពាក់ទេមិនមែននៅត្រង់កោសទេព្រះអង្គមិនមែននៅត្រង់ក្រងស្បង់យពទេនេះជាសញ្ញារបស់ភេទទេសិលគឺនៅក្នុងចិត្តសិលនៅត្រង់សម្លប់របស់ចិត្តណានៅត្រង់សម្លប់របស់ចិត្ត អញ្ចឹងយើងពុតណាពុតសំដីហាពុតអីទៀតឆ្លាប់ផឹកតែអាវាដើមផឹកអូយផឹកឥឡូវយើងចង់ទៅផឹកកាត់បន្ថយកាត់បន្ថយបន្ថយបន្ថយបន្ថយបន្ថយរហូតដល់ដាច់ខឹងនេះដាច់ខឹងមកនឹងពុតដែរណាពុតអញ្ចឹងកាលណាបើសិនជាយើងពុតបានយើងបញ្ឈប់សកម្មភាពរបស់ចិត្ត ណាយើងមិនឈប់សកម្មភាពរបស់កាយសកម្មភាពរបស់វាចានឹងរហូតដល់យើងអាចបញ្ឈប់សកម្មភាពរបស់ចិត្តនេះបានទៅជាប្រក្តីធម្មតានឹងឯងហៅទៅសិលហៅសីលនៈប្រក្តីស្ដាប់តើណាចេះចេះវាសីលនៈហើយនៅចេះទេចេះនិយាយអញ្ចឹងទេចេះថាអញ្ចឹងទេ ហ្នឹងហើយអញ្ចឹងណាសីលនៈហ្នឹងប្រែតែប្រកដីហ្នឹងគឺគំនិតហ្នឹងល្អល្អគំនិតល្អរហូតអត់មានអកុសលធម៌អីចូលមកជាតិចិត្តទេគឺថាបញ្ចវិរតេចេតនាឲ្យគ្រប់គ្រាន់សិល8នេះហាព្រមចរិយៈធម៌ហ្នឹងគ្រប់គ្រាន់ទាំងអស់នេះកាលណាបើសិនជាប្រកាសណាទាំងឡាយអស់លោកសាធុជនទាំងអស់គ្នានឹងទាំងខ្ញុំកណាត្មានឹងក៏ដោយ បើយើងចេះធ្វើចិត្តនឹងបាន ប្រាសនិព្វាននៅគៀកកោយក្បែរខ្លួនហើយផ្លូវនេះព្រះសម្ដែងថាអេកាយណូមិនមាន ជនណាម្នាក់ដែលដែលអាចមានគ្នាដើរបានទេយល់ទេតើនេះមិនមានជនណាធ្វើឲ្យគ្នាបានទេមិនមែនរសាឲ្យគ្នាបានទេមិនមែនពុតឲ្យគ្នាបានទេក្រៅអំពីខ្លួនឯងជាអ្នកពុទ្ធ ហើយក្នុងលោកនេះសួរថាតើនរណាម្នាក់អាចធានាមនុស្សណាម្នាក់បើសិនជាអ្នកអាចធានាមនុស្សណាម្នាក់បានក្នុងលោកីដែលជាលោកយៈនេះយើងអាចនិយាយថាអ្នកអាចធានាមនុស្សធ្វើបាបកម្មឲ្យតកើឋានធ្វើបាន ដែរឬទេដល់តន់ទេនេះដល់មកនេះមានតែព្រះទេលោកកតរៈធម៌ទេព្រះអង្គលោកធានា លោកថាបើសិក្សាតាមតថាគតទៀងសោតតាតថាគតនីសកតិអនាគរហតនីចឹងមកនេះវាត្រៃលក្ខតែលោកកៃទាំងអស់ក្រៅអំពីលោកកតរៈធរគ្មានអនាតនីគ្នាបានទេมันអាចធានាបានទេព្រួយព្រោះរាងកាយចិត្តកំណត់ជីវិតរបររកទេទាំងអស់វាប្រែប្រួលទៅតាមកម្មទាំងអស់มันមានជនណាធ្វើអិសរៈទៅលើកម្មទេព្រោះប្រពន្ធលោកតំណែងថាម៉េច កម្មੰសត្វេវិភយៈតេយតិទាំងហេណបណៃតតាយៈអំពើទាំងឡាយតែងចែកសត្វឲ្យថោកទាបនិងខ្វាយខ្លាអញ្ចឹងតើមានយេកអាចទៅតានានធរបានដែរទេនេះរូបធម៌នាមធម៌ដែលរស់នៅក្នុងបច្ចុប្បន្នលោកីហ្នឹងវាប្រែប្រួលទៅតាមកម្មទេអញ្ចឹងគ្មានជនណាទៅតានាជនណាបានទេណាអត់បានទេវាសិតទៅទុកណាទាំងអស់ទាំងគ្នាហ្នឹង អាហ្នឹងវាគាត់ថាលបែងបឡំចិត្តណាសំដីតានេះអះអាងក្រំតែជាលបលបលែងចិត្តបឡំចិត្តទេកុំទៅខោតណាណាយើងត្រូវគិតអានឹងខ្លួនយើងអត្តាហេអត្តណោនិថោកោហេនិថោប្រោសញ្ញាខ្លួនឯងទីពឹងខ្លួនឯងទីពឹងគេមិនបានទេទីពឹងគេមិនបានទេត្រូវមានចំហមួយនឹងដែលព្រះសង្ឃចង់សម្ដែងលោកហៅ បហាតបកិច្ចភាវេតបកិច្ចនេះអតាហេតនោនេះថាលោកចង់និយាយធម៌ហ្នឹងលោកចង់និយាយថា ការលះបង់កិលេសនិងការចម្រើនធម៌គ្មានជនណាធានាគ្នាបានទេគឺក្រៅអំពីខ្លួនឯងជាអ្នកលះខ្លួនឯងជាអ្នកចម្រើនដាប់តន់ទេនេះឲ្យយល់ចូលចិត្តថាអញ្ចឹងសិលអញ្ចឹងសិលនេះគ្មានជនណាចែកឲ្យក្រៅអំពីយើងសាងទេព្រះជាម្ចាស់លោកគ្រាន់តែជាអ្នកប្រាប់ ខ្ញុំកណាត់ស្មារភាពនឹងក្រំតែជាអ្នកសម្ដែងប្រាប់ដែរតែសិលខ្លួនឯងទៅប្រឹងខ្លួនឯងដែរมันអាចធានាគ្នាបានទេព្រោះអីព្រោះនាមធម៌អារម្មណ៍របស់ចិត្តមិនមែនរូបធម៌ទេណែបើរូបធម៌ដូចចាអានឹងជួយផ្សែងបានណាមែនទេហ่าបងអើយខ្ញុំកណាយកមួយជួយយកយកបានប៉ុន្តែវារពេចេតនាគ្មានណាមួយផ្សែងកើតទេក្រៅអំពីខ្លួនឯងព្រួយព្រោះជានាមធម៌ជាចិត្តសកធម៌ ដែលជាដែលកើតរលត់ជាមួយនឹងចិត្តអញ្ចឹងបានលោកពោលសម្បត្តិសិលអវ័យចតុសិលកੰសីលੰអវ័យចតុសិលចេតនាសីលੰឃើញទេចេតនាចតុសិលសង្វរៈសីលੰសង្រួមចតុសិលចេតសិកសីលੰចេតសិកធម៌កើតរលត់ជាមួយនឹងចិត្តចតុសិលអវិតកមោសីលੰនេះការសង្រួមកាយវិការមិនធ្វើខុសចតុសិលអញ្ចឹងអានឹងនៅក្នុងនាមធម៌ទាំងអស់អត់មានណាសញ្ញាបានទេ អញ្ចឹងសូមយល់តិចលោកយាយអើយទៅសុំសិលឲ្យខ្ញុំផងអាខ្ញុំទៅចាំតោកឲ្យលោកយាយស្បត់ទៅបើបានសិលច្បាស់ជាសុំជំនួសបានជំនួសតែកើតទេវតាជំនួសនឹងយើងត្រូវយល់អញ្ចឹងនឹងទៀតទៅសិលមួយម៉ាត់នឹងមានន័យអញ្ចឹងទៀតណានេះមានន័យថាម៉េចមានន័យថាប្រកដីធម្មតាទម្លាប់ អញ្ចឹងដើម្បីឲ្យទៅជាប្រកដីធម្មតាទម្លាប់ពុតពុតហ៊ានពុតចិត្តខ្លួនឯងហើយប្រពុតលោកពូលអញ្ចេះលោកពូលធម្មូហវេរកតិធម្មចរណឃើញទេកណាពុតបានកណាពុតបានសិលនេះធម្មូហវេរកតិធម្មចរណប្រធរគឺសិលតែងរសាអ្នកប្រព្រឹត្តធរណាតែងរសា មិនដែលមានព្រះសម្ដែងថាបកុលកទៅរសាបកុលខទេគឺប្រធរនេះសិលនេះតែងរសាអ្នកធ្វើសិលនិយាយរួមខ្លីមកថាអញ្ចឹងសិលតែងរសាអ្នកធ្វើសិលសិលមានមានគេហៅចំហាយរបស់សិលណាអានិសង្ឃរបស់សិលមាន5ឃើញទេអានិសង្ឃរបស់សិលមាន5ទី1 សិលដែលយើងធ្វើបរិសុទ្ធទៅធ្វើឲ្យមហាជនស្រឡាញ់ចូលចិត្តមនុស្សអាក្រក់ប្រហែលខ្លាយទៅជាល្អទាំងអស់ដែលសារសេចក្តីអត់ធ្មត់របស់យើងយើងមិនចាំទៅនិយាយជាមួយឯងឈើតែល្អតែចឹងកម្មចិត្តអត់ទៅទៀងដល់ប្រឹងយូរយូរទៅអ្នកទាំងអស់នឹងនាំនេះប្ររពស្វែងគុំទាំងអស់អញ្ចឹងអានិសង្សសិលប្រាប់ថាអញ្ចឹងត្រូវតែមកគោរពត្រូវតែមកកោតក្រែងទាំងអស់ហ្នឹង ទី2ណាអ្នករសាសើតែងគៀនៅសមត្ថនេះគៀសមត្ថហេតុដែលនាំឲ្យកំណោកើតឡើងមិនចោះសិលនឹងដូចមេដែកចឹងវាទៅស្រោបយកអរិយមេដែកដែលស្គាល់មេដែកទេទៅស្រោបយកអរិយចិត្តដែកមកជុលនៅក្បែរក្បែរហ្នឹងឲ្យវាមកឆក់ អាដៃឆក់ហ្នឹងវាអត់មានទៅទេវានៅតែធៀមដល់ប៉ុន្តែហ្នឹងវាចិត្តតែវាឆក់យ៉ាងណាមិញសិលដល់បរិសុទ្ធមានក្នុងបកុលណាលៀបសការៈនឹងការបូជារបស់ជនរតីនឹងកើតឡើងដល់បកុលនេះតែឆក់យ៉ាងមកឆក់អីឆក់ចិត្តអ្នកធ្វើល្អមិត្តមាន បារមីបនច្រើនទៅឆក់ចិត្តជនរតីឲ្យគេនឹកឃើញខ្លួន គេត្រូវតែធ្វើសការៈបូជាដោយប្រសង់ចឹងទៀតណាប្រសង់ ព្រះអង្គសើស្អាតគេដើររកកាត់ទឹកកាត់ឈប់មកស្វែងគុំបូជាជាពោស្បងស្បាយស្រ័យជីវរដូចតែគ្នាហ្នឹងមានដែរអញ្ចឹងគេដើររកគេដើររក